ម៉ៅវិទូណាម៉ៅវិទូមិញឬក៏ផ្សេងគ្នាណាខ្ញុំណាសូមថ្លែងគុំលោកគ្រូខ្ញុំមានសំណួរដូចតទៅតើគ្រប់ផលដែលកើតក្នុងពេលនេះសុទ្ធតែកើតចេញពីអតីតផលអតីតកាលឬបព្វជិតឬយ៉ាងណា តើអំពើមួយឲ្យផលតែម្ដងឬច្រើនដង ក្នុងករណីដែលផលដែលកើតក្នុងជាតិនេះហើយ យើងជាមនុស្សធម្មតារកហេតុនៃផលនោះមិនឃើញតើយើងត្រូវគិតថាវាមក ពីហេតុនៃពពជិតឬយ៉ាងណាតើយើងគួរតែរើបំរះចំពោះផលដែលទទួលក្នុងជាតិនេះឬទទួលយកនៅស្ងៀមដោយគិតថាជាផលនៃពពពពជិតឬយ៉ាងណាហ្នឹងហើយនៅពេលដែលយើងគិតទៅដល់ អតីតជាតិឬក៏អនាគតជាតិផលរបស់កម្មឯនឹងព្រះអង្គត្រាស់ថាវាជាអចិន្តាយៈគិតមិនក៏អត់អស់ឆ្ងល់ដែរព្រោះយើងវាគ្មាន ប្រដាប់ដឹងដូចសំណួរខាងដើមមកមិញអញ្ចឹងបានព្រះអង្គឲ្យយើង ដឹងឥឡូវហ្នឹងស្អីដែលកំពុងពិតឥឡូវហ្នឹងកុំរំលងវា កាលណាបញ្ញារបស់អ្នកឃើញទៅដល់សភាវៈពិតដែលកំពុងប្រកបហើយវាជាកម្លាំងហើយ វាទៅជាឥន្ទ្រីកម្លាំងហ្នឹងវានឹងអាចជ្រាបទៅក្នុងរឿងឆ្ងាយម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចប៉ុន្តែបើសិនជាអារឿងឥឡូវហ្នឹងយើងអត់ដឹងផងយើងចង់ទៅដឹងអារឿងនោះមុនវាអត់បានទេណាអត់បានទេដូចភ្នែកយើងយើងយើងបើកបអញ្ចឹងទៅយើងឃើញអាស្អីនៅនៅចិត្តចិត្តយើងនោះអា100គីឡូទៀតនោះយើងយើងទៅដឹងអត់បានទេប៉ុន្តែត្រូវត្រូវទៅដល់អាចិត្តហ្នឹងសិនណានេះអា100ម៉ែត្រពីមុខយើងយើងមើលឃើញទៅដល់អាហ្នឹងសិន ដល់នឹងហើយដល់ទៀតដល់ហើយ ដល់ទៀត100ម៉ែត្រ100ដង1000ដងដល់អា100គីឡូនោះហើយប៉ុន្តែបើយើងចង់ទៅដល់អា100គីឡូនោះ មុនទៅដល់អា100ម៉ែត្រនេះយើងទៅមិនដល់ទេបានតែប្រសិនបើរហូតហើយឆ្ងល់រហូតចុះអានឹងណោះអានៅខាងនោះ ភ្នំនឹងស្អីគេណោះយើងចេះអង្គុយគិតយើងណោះខាងនោះភ្នំណាអាមលងភ្នំទៅទៀតនោះណាអានឹងស្អីគេ ប៉ុន្តែអាចំហៀនមួយនេះដែលយើងត្រូវឈានមកចំហៀនម្ដងមកចំហៀនម្ដងដើម្បីរំលងភ្នំនឹងទៅនេះយើងវាអត់បានឈានអាហ្នឹងដល់ step by step មកចំហៀនម្ដងយើងអត់ទៅស្អីដែលព្រះអង្គឲ្យយើងដឹងនោះដែលដែលចង់ឲ្យយើងដឹងបំផុតនោះ ដែលចង់ឲ្យយើងដឹងបំផុតនោះគឺស្អីដែលកំពុងប្រកាសឥឡូវនេះឯងថ្មអាចឆ្លើយសរុបបានថាពាក្យថាហេតុដែលផលិតផលណា មិនមែនមានតែអតីតហេតុទេមានឥឡូវនឹងដែរវាត្រូវរួមផ្សំគ្នាច្រើនឧទាហរណ៍ដូចដើមឈើអញ្ចឹងអ្វីត្បិតថា វាមានពូជឲ្យដុះជាដើមឈើនឹងដើម្បីផលិតផលឥឡូវនឹងពូជវាវាមានអំណាចឲ្យដុះជាដើមអីប៉ុន្តែឥឡូវនឹងត្រូវអាស្រ័យនឹងអីអាស្រ័យទឹក អាស្រ័យជីអាស្រ័យពលឺអាស្រ័យការតែទាំឥឡូវហ្នឹងគេនឹងបច្ច័យបច្ច័យបច្ចុប្បន្នហ្នឹងហើយវាចាក់បច្ច័យបច្ចុប្បន្នមិនបានអញ្ចឹងបានពីសម្បត្តិជារបស់មនុស្សអីចឹងវាមានកតសម្បត្តិអាហ្នឹងផលបាបដិតកាល យើង កសាងឥឡូវសម្រាប់ជាតិហ្នឹងកសាងទួកំណើតដល់អត់បានទេវាជាផលអតីតកាលសុទ្ធហ្មងគ្មាននរណាបដិសេធបានកើតមករបៀបម៉េច គឺយើងទៅតវ៉ាអត់បានទេអាហ្នឹងឃើញទេផលរបស់អតីតកាលសុទ្ធមានដៃជើងគ្រប់គ្រាន់អត់ជាហៅថាឧបអធិសម្បត្តិអាហ្នឹងគឺយើងទៅតវ៉ាអត់បានវាជាផលរបស់អតីតកាលកម្មសុទ្ធឃើញទេអតីតកម្មសុទ្ធប៉ុន្តែកើតមកហើយវាពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្ននេះជាកាលសម្បត្តិពាក់ព័ន្ធស្រុកទេសពាក់ព័ន្ធកន្លែងយើងរស់នៅកន្លែងយើងគ្រឹះរើតំបន់ដែលយើងរស់នៅហ្នឹងបច្ចុប្បន្នណា ហើយពាក់ព័ន្ធនឹងប្រយោគៈសម្បត្តិអាហ្នឹងបច្ចុប្បន្នទៀតអំពើយើងធ្វើឥឡូវហ្នឹងវាមិនខុសពីពូជរុក្ខជាតិទេពូជល្អគ្រប់ទឹកបើសិនយើងយកមកដាំអត់ល្អដាក់លើថ្មអត់ស្រោចទឹកស្វិតដូចតែគ្នាកុំអាង ទៅអូអញមានបុណ្យហើយអត់រៀនអត់សូត្រអត់ខំធ្វើវាមិនកើតអញ្ចឹងបច្ច័យវាត្រូវរួមផ្សំគ្នាអញ្ចឹងទៅវាអាចដោះទៅបានហ្នឹងហើយហើយ យើង ត្រូវទទួលថានៅស្ងៀមអីចេះចុះអាហ្នឹងយើងមិនយល់ពីហេតុទេបើសិនជាយើងត្រូវនៅស្ងៀមដូច្នេះធោព្យាយាមធោត្រូវចម្រើនបញ្ញាអត់ន័យទាំងអស់គឺបងឲ្យយើងផ្លាស់ប្ដូរនឹងហើយ ពាក្យថាចម្រើន ពាក្យថាភាវនាមានន័យផ្លាស់ប្ដូររហូតដល់ព្រះអង្គថាបុគ្គលណាមិនមានការផ្លាស់ប្ដូរមនុស្សនឹងរស់អត់ប្រយោជន៍ ដែលបងត្រាស់ថាយោវសៈសតាំងជីវេអបស្សੰឧតយបយ៉ាងឯកាហੰជីវិតាំងសាយោបស្សតោឧតយបយ៉ាង បុគ្គលណា រស់100ឆ្នាំប៉ុន្តែគ្មាន ចម្រើន បញ្ញាឃើញច្បាស់ នៅការកើតរលត់របស់រូបធម៌នៃនាមធម៌ហ្នឹងអញ្ចឹងយើងកើតមកវាអត់ដឹងស្រាប់ហើយអញ្ចឹងបើយើងរក្សានៅអាភាពអត់ដឹងដោយអត់ខ្វល់អត់រៀនអត់ចម្រើនអាហ្នឹងអត់ប្រយោជន៍ឃើញរស់ជាងទៀតផែនដី ប៉ុន្តែបងថា រស់តែមួយថ្ងៃឯងតែមានបញ្ញាឃើញច្បាស់នៅ សភាវៈតាមសេចក្តីពិតឃើញទៅដល់ទូការរលត់នៃរូបធម៌នៃមធនហ្នឹងមានវិបស្សនាញាណឃើញអាហ្នឹងតែមួយថ្ងៃរស់តែមួយថ្ងៃឯកាហੰងជីវិតាំងសាយោរស់មួយថ្ងៃនេះប្រសើរជាងអារស់100ឆ្នាំទៅទៀតអញ្ចឹងអារស់100ឆ្នាំដែលមិនដឹងនឹងមានន័យថាម៉េចថាអត់អាប់ដេតឃើញជីវិតវាអត់អាប់ដេតជីវិតអត់មាន ការផ្លាស់ប្ដូរការចេះដឹង អាដែលថានៅស្ងៀមទទួលផលចាស់នឹងដែលអត់យល់អាហ្នឹងចិត្តបើពីមុនអត់ដឹងស្រាប់តែឥឡូវនេះយើងសិក្សាទៅចម្រើនបញ្ញាទៅវាដឹង នោះ ជាតួនៅស្ងៀមទទួលផលថាមែនទេគឺការកែប្រែ Albert Einstein បេដាវិទ្យាសាស្ត្រសម័យចុងក្រោយមុននេះក៏គាត់និយាយថាវាជាការឆោតល្ងងណាស់ដែលមនុស្សចង់បានលទ្ធផលផ្សេងហើយធ្វើអំពើដដែល។ ញ៉េគឺជារឿងល្ងងឆោតបំផុតរបស់មនុស្សដែលចង់បានផលផ្សេងក៏ប៉ុន្តែ នៅតែធ្វើអំពើដដែលតែខ្ជិលដដែលអត់ចេះដដែល ចង់ចេះតែខ្ជិលចង់មាន តែមិនរអានឹងចង់បានលទ្ធផលផ្សេងមិនបានអត់បាននឹងចឹងប៉ុណ្ណឹងអនុញ្ញាតឲ្យអាត្មាចូលទៅមើលសំណួរម្ដងទៀតមិនដឹងសំណួរទៅដល់ណាណីអស់ទេ នឹងបន្តទៅទៀតប្រុសពៅនៅកម្ពុជាក្រោមកណាសូមលោកគ្រូជួយសម្ដែងពីការចម្លងបុណ្យព្រោះកណាឃើញការចម្លងបុណ្យរបស់តាចា ខ្លះគាត់និយាយពីអន្លង់4មិនច្បាស់សោះអាហ្នឹងនិយាយវាមិនច្បាស់បើរឿងធ្វើវាអត់ត្រូវធ្វើតែតាមគ្នាណាហ្នឹងណា រាល់ពិធីទាំងឡាយមិនអាចធ្វើឲ្យយើងមានការរីកចម្រើនផ្នែក ការបដិបត្តិទេ គឺអាចធ្វើឲ្យយើងคล้ายជា baby បរិស័ទមួយអាយុគឺបរិស័ទកូនងាមានន័យថា ក្រំតែជាបរិស័ទស្ដាប់ប្រកបអ្នកមុនតែប៉ុណ្ណឹង គេឲ្យធ្វើអីធ្វើនឹងធ្វើអីធ្វើនឹងបែបហ្នឹងណាប៉ុន្តែឲ្យជាបរិស័ទមានបញ្ញា ជាពុទ្ធបរិស័ទល្អនោះមិនអាចទេរាល់ប្រពៃណីទាំងឡាយហ្នឹងហើយនៅស្រុកកំណើតអាត្មានៅតាកែវហ្នឹងក៏គេធ្វើចឹងដែរ ពេលគេហៅថាឆ្លងប៉ុនហ្នឹងឲ្យប្រសង់សោតពហូទេវៈឆ្លងហៅថាឆ្លងពហូឯណាមកឆ្លងប៉ុនឯងណារឿងជាមេរៀនដែលគេអនុវត្តទាំងយប់ទាំងថ្ងៃរាល់ពេល មានទល់តែធ្វើប៉ុនម្ដងបានមកឆ្លងពេលហ្នឹងអីឃើញទេឥឡូវយើងថាឆ្លងប៉ុនសោតពហូចេះចឹងចេះប៉ុណ្ណឹង លោកក៏ចេះប៉ុណ្ណឹងអាចារ្យក៏ចេះប៉ុណ្ណឹងអ្នកចូលរួមប៉ុនដឹងតែត្រឹមប៉ុណ្ណឹងថាឲ្យតែឆ្លងប៉ុនគេសូត្រពហូពហូទេវានឹងឆ្លងប៉ុនណាហ្នឹងហើយតែចុះប៉ុនវាចង្រៃមិនចាំបាច់ឆ្លងចាំបាច់កាត់ អីវាលវត្តទៅសង្ស័យខ្លាំងម៉េចហ្នឹងហើយប៉ុន្តែអាត្មាគិតថាអាចអ្នកដែលបង្កើតទម្លាប់នឹងដំបង មិនជាអាក្រក់ទេជាតែគិតឆ្នៃថាចង់ធ្វើម៉េចឲ្យវាមានប្រយោជន៍ដែរតាមមើលតែថាពេលឆ្លងបុណ្យហ្នឹងឲ្យប្រសងលោកសូត្រពហូទេវាទៅប្រែផងទៅឲ្យស្ដាប់ថាតើមង្គលនឹងយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចម៉េចអញ្ចឹងតែលោកគេស្ដាប់ទៅវាលឺវាចេះដឹងខ្លះវត្ថុបំណងអញ្ចឹងទេដំបងឡើយហឹមហើយដូចពន្យល់ពីលង4អីអីចឹង អ្នកដំបងហ្នឹងក៏ប្រហែលជា មានបំណងល្អដែរស្គាល់ដែរអន្លង់4ហ្នឹងអន្លង់4មានកាមោខៈអន្លង់កាមបវោខៈអន្លង់ភពអវិជោខៈអន្លង់អវិជ្ជាទិដ្ឋោខៈអន្លង់ទិដ្ឋៈណាមេឆាទិដ្ឋៈអន្លង់4ហ្នឹងក៏ដាក់ផ្តិលមួយចឹងនៅស្រុកខ្មែរគេអឺ ដូចដូចផ្តិលមួយអញ្ចឹងកាត់អាធៀងជែកតូចតូចមកពុះវាជ្រៀកចេញទៅដោត1 2 3 4ហើយទៅដាក់ធូបខ្វែងអញ្ចឹងវាកើតជាចន្លោះអន្លង់4ក្នុងហ្នឹងហ្នឹងហើយគាត់បញ្យលគាត់ថាវាទល់តែទឹកគឺព្រះនិព្វានហ្នឹងទៅអាចឆ្លងលងនឹងបានហើយយកអាទៀនហ្នឹងលុតដាក់ក្នុងហ្នឹងទៅវាលុតទៀននោះទៅគាត់ឧទាហរណ៍ គាត់ចេះយកឈ្មោះនិព្វានហ្នឹងយកមកដាក់នៅក្នុងហ្នឹងដែរអមតៈគឺនិព្វានហ្នឹងប៉ុន្តែនិព្វានស្អីគាត់ទេណាហើយក៏ឆ្លងរួចត្រឹមប៉ុណ្ណាឆ្លងអីរួចទឹកនៅក្នុងផ្ទិលហ្នឹងអាហ្នឹងគាត់គ្រាន់តែជាឧទាហរណ៍អញ្ចឹងទៅបើគាត់ថាបើមិនមានការបញ្យល់ឲ្យបានច្បាស់វាមិនមែនត្រឹមទៅឆ្លងទិដ្ឋិទេគឺធ្លាក់លងទិដ្ឋិហ្នឹងបដ ாய் យើងកំពុងតែធ្វើបន់ឆ្លងលងទិដ្ឋិ អញ្ចឹងដែលធ្វើពិធីឆ្លងឆ្លងលងទិដ្ឋិមែនទេគឺឆ្លងអន្លង់នៃការយល់ខុសប៉ិនបើយើងយល់ថាធ្វើអញ្ចឹងវាឆ្លងរួចអាហ្នឹងហើយមិច្ឆាទិដ្ឋិមិននាំគ្នាធ្លាក់អន្លង់ទិដ្ឋិហ្នឹងធ្លាក់ទៀតបើកុំធ្វើអាហ្នឹងវាធ្លាក់រឿងផ្សេងប៉ិនបើធ្វើអាហ្នឹងហើយជឿថាធ្វើអញ្ចឹងឆ្លងរួចអាហ្នឹងធ្លាក់ភ្លុងចូលអន្លង់ទិដ្ឋិហ្នឹងទៀតហ្នឹងហើយ អហើយនៅក្នុងហ្នឹងប្រាថ្នា ចង់បាននេះបាននោះឲ្យបានសុខព្រោះធ្វើអាឆ្លងលងហ្នឹងថាលងហ្នឹងឆ្លងការមកខៈដល់លោភៈព្រោះចង់បានស្អីពីកន្លែងហ្នឹងធ្លាក់ក្នុងលងការមួយទៀតលងហ្នឹងអូយើងចង់ឆ្លងឲ្យផុតភពនេះភពនោះឲ្យទៅដល់ភពសុខសានធ្លាក់ចូលលងភពមួយទៀតលងអាកម្មភពហ្នឹងក៏ចូលអាឧបបត្តិភពហ្នឹងក៏ចូល ហើយធ្វើនឹងមិនមែនធ្វើដោយបញ្ញាធ្វើដោយការល្ងងខ្លៅធ្លាក់ចូលអវិជ្ជោខៈលង អវិជ្ជាមួយទៀតលងអាត្មាមិនឃើញថាវាឆ្លងរួចផងនាំគ្នាចូលលងគ្រប់តែគ្នាពិធីហ្នឹងពិធីធ្លាក់លងលង4ហ្នឹងមានមានឃើញអាកាយវិការណាមួយឲ្យចេញពីលងហ្នឹងមកវាអត់មានណាចេញពីលងមកផ្ដើមដែលមានសមាទិដ្ឋិណាដាក់សមាទិដ្ឋិចេញពីលងអ ឥឡូវបើពពុទ្ធបរិញ្ញាពីលងហ្នឹងឲ្យឆ្លងលងហ្នឹងឆ្លងមិនអលវកយៈសួរព្រះអង្គមិនមែនធ្វើចឹងទេមិនធ្វើចឹងទេមែនទេព្រះអង្គមានវិធីរបស់ព្រះអង្គរឿងលង4ហ្នឹងណាអឺសំណួរទី1ថាតើឆ្លងអន្លងទឹកថែបានដោយសារអីហឹមលងទឹកថែឆ្លង ដោយសារអីយកអីទៅឆ្លង ព្រះអង្គថាសទ្ធាយតរតិអោខាំងណាមានទទួលសោបណៈធัวទេសទ្ធាឆ្លងលងទិដ្ឋិនឹងបានហ្នឹងហើយសទ្ធាដែលឆ្លងលងមិឆាទិដ្ឋិនឹងបានទលសទ្ធាជាច្បាស់នៅក្នុងរឿងកម្មផលជាច្បាស់នៅក្នុងរឿងហេតុផលជាច្បាស់នៅក្នុងរឿង ញយធរជាច្បាស់នៅក្នុងរឿងដែលពពុទ្ធត្រាស់ដឹងអីគេនេះទៅច្បាស់ហ្នឹងហ្នឹងហើយដែលប្រព្រឹត្តទៅមាន4ណាហៅទី1ហៅថាកម្មសទ្ធាសទ្ធាជឿជាក់ទៅលើកម្មកម្មនោះអត់មានពីណាធ្វើឲ្យកម្មដែលវាកើតក្នុងចិត្តហ្នឹងហ្មងហើយមួយទៀតវិបាកសទ្ធាសទ្ធាឃើញថាវិបាកហ្នឹងវាកើតឡើងព្រោះ ហេតុរបស់វាហ្នឹងជឿជាក់ច្បាស់ចឹងមកហើយមួយទៀតកម្មសកតាសធាអញ្ចឹងកម្មមានវិបាកមានហើយមានសម្រាប់នរណា ថាសម្រាប់ម្នាក់ម្នាក់អត់មានឆ្លងគ្នាទេនរណានរហ្នឹងឃើញច្បាស់ចឹងប៉ិនវាជឿជាក់ច្បាស់អញ្ចឹងវាទល់មានអីមានតថាគតពោទិសធាដែរ ជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះបរមគ្រូអាមិនបានវាជឿជាក់ច្បាស់ម៉េះថាមកពីរៀនមកពិសោធន៍ទៅឃើញអញ្ចឹងកើតមិនតាន់ប្រពុតទេប៉ិនដឹង ថាប្រពុតត្រាស់អញ្ចឹងមកជឿជាក់ច្បាស់នៅក្នុងចិត្តថាក្រៅពីប្រពុតនិយាយមិនកើតទេធัวទាំងអស់ហ្នឹងក្រៅពីប្រពុតហ្នឹងនាំឯងទៅឆ្លងលងទឹកផ្ដាល់ហ្នឹងទៀតឡើហ្នឹងហើយអញ្ចឹង សរុបមកវិញថាអាចារ្យខ្លះគាត់និយាយពីលង4ហ្នឹងមិនច្បាស់សោះនិយាយមិនច្បាស់បើមិនដឹងហ្នឹងដឹងតែទឹកផ្ទាល់ហ្នឹងមិនដឹងទេចឹងឥឡូវលងទី1ឆ្លងនៅណាឆ្លងក្នុងកម្មវិធីបុណ្យថាអត់ទេឆ្លងរាល់សកម្មភាពនៃការគិតនៃការពិចារណាក្នុងជីវិតប្រចាំថ្ងៃឃើញទេឆ្លងដោយកុសលប្រចាំថ្ងៃគណៈណាកុសលកើតឡើងគណៈនឹងឆ្លងគណៈណាការយល់ត្រូវកើតឡើងគណៈនឹងឆ្លងឃើញទេ គណៈណាការយល់ខុសកើតឡើងគណៈហ្នឹងលិចរាល់ថ្ងៃហ្នឹងអហើយឆ្លងលងភពបានដោយសារអីលងភពឆ្លងដោយអីព្រះអង្គថាអបមាទេណអនវង្សឆ្លងលងភពបានដោយសារសតិដោយសារសេចក្តីមិនប្រមាទអញ្ចឹងទាល់តែមានសតិរឿយរឿយ អញ្ចឹងពាក្យថាសតិនឹងទាល់តែរឿយរឿយឃើញទេទាល់តែរឿយរឿយមិនក្នុងពិធីបុណ្យតែម្ដងហ្នឹងឯងមែនទេមែនទេបើយល់ឆ្លងតែក្នុងពិធីបុណ្យហ្នឹងតែម្ដង ធ្លាក់លងនឹងទៀតពុសតិទៅជាអនុសតិទៀតរឿយរឿយរលឹកហើយរលឹកទៀតចំពោះធម៌ដែលគួររលឹកហ្នឹងគឺរូបធម៌នាមធម៌ហ្នឹងឯង មិនទៅរលឹកទឹកផ្ទាល់ទេមិនទៅរលឹកលោកអ្នកសោតនឹងទេមែនទេហ្នឹងហើយអអីចោះឆ្លងលងកាមបានដោយសារអីហ្នឹងដោយសេចក្តីព្យាយាមវិរិយៈទុក្ខមច្ចេតៈពីព្រោះអន្លងកាមហ្នឹងវាជាហេតុនាំឲ្យកើតទុក្ខ អញ្ចឹងលះហេតុដែលនាំឲ្យកើតទុកបានដោយសេចក្តីព្យាយាមហើយព្យាយាមនឹងធ្វើម្ដងមែនមែនទេធ្វើឲ្យធ្វើទៀតរលឹកហើយរលឹកទៀតដឹងហើយដឹងទៀតមិនម្ដងណាយើងនាំគ្នាទៅធ្វើតាមប្រពៃនេះធ្វើម្ដងចប់អញ្ចឹងវាអត់មានចម្រើនអីទេស្អីក៏ដោយយើងមើលតែការរស់ស៊ីចុះមានអាណាទៅធ្វើតែម្ដងឯងគេធ្វើរហូតរៀនសូត្រអីក៏ដោយ ប៉ុន្តែតាមរយៈប្រពៃនេះគេធ្វើតែម្ដងហើយម្ដងវាវាជោគជ័យស្អីម្ដងអាណិតតែត្រូវខុសទៀតណាអញ្ចឹងឯងបានដូចយប់មិញលោកប្អូនសរន ថាมันខ្វះឯអ្នក ខឹងរឿងថ្មប្រហែលជាចង់បំបត្តិស្អីមានបំបត្តិអីយល់ឲ្យវាត្រូវទៅធ្វើអីធ្វើទៅលង4បើថាវាយកវិញលង4ដាក់ឲ្យវាចំមកជាប់តែត្រឹមទឹកផ្ដិលអញ្ចឹង មនុស្សវែងពេញទឹកផ្ទាល់ហ្នឹងហើយលងទៅទឹកផ្ទាល់ហ្នឹងមានតណារួចប៉ុន្តែបើមនុស្សមានបញ្ញាយល់ពីលង4ណាឃើញតាតាធ្វើអារឿងផ្ទាល់ហ្នឹងយើងដឹងទៅអង្គុយសាធុមិនចេញសាធុវាអត់ចេញគឺវាខុសអញ្ចឹងដឹងសាធុមិនចេញវាឃើញខុសអញ្ចឹងអើវាថាចូលរួម គេ ថាប្រពៃណីអីអញ្ចឹង គេងឯងអង្គុយទៅបានគ្នាអីទៅបានប៉ុន្តែឲ្យទៅសាធុដោយចិត្តជ្រះថ្លាដឹងជ្រះថ្លាហួរហួរកន្លែងជ្រះថ្លាឯណាតួជ្រះថ្លាវាតួកុសលហើយចុះបើនាំគ្នាមិឆាទិដ្ឋិទាំងអស់អញ្ចឹងឯងទូជ្រះថ្លាសាធុមិនរួចប៉ុន្តែអាត្មាថា អ្នក បកកើតដំបងប្រហែលជាមិនអញ្ចឹងទេអាចគាត់គាត់ឆ្នៃ ធ្វើម៉េចបញ្យលធัวនឹងដើម្បីគាត់ឲ្យឃើញទេប៉ុន្តែហើយយើងជាប់ទៅតម្រង់ វាអត់បានអត្តន័យដល់យើងបានតែតម្រង់វាបាត់នៃដើមដល់បាត់នៃដើមទៅមិឆាទិដ្ឋិបដ ாய் ដូចស្មាលើករឿងអាសាលើករឿងភិក្ខុកើតអាស្អីអាលមាស់ក្បាលដូចកេឆ្កែនោះប៉ុន្តែគេហៅស្អីមនុស្សយើងកើតអាហ្នឹងដល់លោកឆានលឹកឆានទៅ វាលមាស់ពេករុយវាចេះតែរោមលោកឆាន់ឯងលោកអាសបកអាលឹកហ្នឹងមកគ្របសរសៃសាក់លោកមិនយូរប្រហែលលោកក៏សុគតទៅអូដូចជាដាច់បាត់ឯណានៅហ៎ទៅសុគតទៅលោកអង្គបន្ទាប់ឡើងធ្វើសក្រាច ដល់ឡើងធ្វើសក្រិចឲ្យទៅឆានអលឹកហើយគ្របក្បាលដូចតលោកមុនបានតែប៉ុណ្្នឹងបានត្រឹមសបកអលឹកហ្នឹងអានៃដើមថាម៉េចបានលោកគ្របនោះវាអត់ដឹងវាអត់ដឹងអាហ្នឹងធ្វើឲ្យអាវិធីគ្របក្បាលទៅជារឿងកំ pl ែងរបស់មនុស្សផងទាំងពួងបណ្ដោយទៅប៉ិនសួរថាការលោកតាមុនហ្នឹងរឿងរបស់លោកគ្របក្បាលគួរឲ្យសើចគួរឲ្យកំ pl ែងគួរឲ្យមើលងាយលោកឯងអត់ទេវាមានន័យគ្រប់គ្រាន់របស់លោក គ្របទៅវាតិចផងសបកអាលឹកវាមានន័យរបស់លោក មានន័យរបស់លោកមើលទៅវាមិនសមបើបីគ្របចឹងប៉ុន្តែបើយើងយល់ដល់អត្តន័យល្អទេមិនអីទេប៉ុន្តែតួប្រពៃណីដែលគេអនុវត្តមកដល់រាល់ថ្ងៃនេះវាអត់បាននិយាយអត្តន័យដើមចឹងហើយដល់វាកាត់អន័យដើមវាសល់តែសបកនាំមនុស្សមច្ឆាទិដ្ឋិបដ ாய் អញ្ចឹងអូហើយចុះឆ្លងលងអវិជ្ជាបានដោយសារអីអវិជោខៈនោះព្រះអង្គថាបញ្ញាយបរិសុជតិ ព្រះអង្គឆ្លើយទាំងអស់អាលង4ហ្នឹងអាចឆ្លងលងអវិជ្ជាបាន ដោយសារបញ្ញាហើយចុះបញ្ញាចម្រើន ក្នុងទឹកផ្ទាល់មិនមែនទេ ចម្រើនក្នុងការដឹងក្នុងជីវិតប្រចាំថ្ងៃនេះហើយបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងចឹងណានឹងហើយអន្តកថា លោកបច្ចៈច្បាស់ថាសទ្ធិយៈ តរតិអោខាំងដែលថាឆ្លងលងទិដ្ឋិបានដោយសទ្ធាហ្នឹងមិនមែនសទ្ធាលមាក់លមមទេគឺសទ្ធារបស់អ្នកពលត្រូវធัวសោតាបណ្ឌបុគ្គលអានឹងឆ្លងរួចហ្នឹងហើយឆ្លងរួចហ្មងណាហ្នឹងដូចយើងដោយសទ្ធាជាលោកយៈហ្នឹងកំពុងហែលឆ្លងប៉ុន្តែអ្នកដែលឆ្លងរួចពីមិឆាទិដ្ឋិហ្នឹងគឺសទ្ធារបស់ សោតាបណ្ឌបុគ្គលអបមាទេនអនវងឆ្លង លងភពនឹងគឺសេចក្តីមិនប្រមាទរបស់សកតាគីមិបុគ្គលវិរិយនទុក្ខមចេតិឆ្លងកាត់សេចក្តីព្យាយាមបានដោយអាសេចក្តីទុកបានដោយសេចក្តីព្យាយាមនឹងឆ្លងដាច់ភឹងហ្មងអាសេចក្តីទុកសោកណាគឺរបស់អនាគាពួកលោកឆ្លង កាមគុណនឹងរួចបើយើងកំពុងហែលឆ្លង ទជនណាពងហែលឆ្លងដោយការបំពេញនៅបញ្ញកិរិយាវត្ថុជាដើមហ្នឹងហើយបញ្ញាយៈបរិសុយតិបរិសុទ្ធគ្រប់យ៉ាងទៅបានដោយសារបញ្ញាហ្នឹងមែនតើទៅគឺបញ្ញាថ្នាក់អរហត្តមគ្គឯណោះរបស់ព្រះរហន្តអស់ហើយភាពសៅមកកិលេសសពគ្រប់ហ្នឹងអស់លេងមក